បាទបើសិនតែយើងនិយាយអំពីការប្រកួតការពីម្សិលមិញប្រិយមិត្តប្រហែលជាមានចម្ងល់បន្តិចថាតើរវាងការប្រកួតរវាង Chelsea ហើយជាមួយនឹង Leeds United តើរឿងហ្នឹងវាទៅយ៉ាងម៉េចវិញប្រិយមិត្តខ្លះថាបាល់នេះគឺវាបញ្ហាតាក់ទងនឹងលក់ឬក៏បញ្ហាយ៉ាងណាប៉ុន្តែសូមជម្រាបជូនប្រិយមិត្តថាបាល់ទាត់គឺវាបែបហ្នឹងប្រិយមិត្តបាល់ទាត់នៅពេលណាមួយ ដែលយើង បាទស្ថិតនៅក្នុងភាពមួយដែលមិនបានសហការគ្នាបានល្អឬមួយក៏បាត់តំបន់ណាមួយដែលជាតំបន់ចាំបាច់ វាអាចញ៉ាំងឲ្យក្រុមរបស់យើងនឹងគឺចាញ់ទៅលើក្រុមគេឬក៏មិនអាចធ្វើបានល្អនៅលើទីលានបាទតួយ៉ាងម្សិលមិញនេះបើសិនជាយើងក៏លេខទៅមើលការប្រកួតរបស់ Chelsea ជាមួយនឹង Leeds United Leeds United គឺជាក្រុមមួយដែលមានភាពល្អប្រសើរគួរសមបាទដែលយើង អាចនិយាយបានថាមិនមែនជាក្រុមដែលអន់ទេបាទប៉ុន្តែបើប្រៀបធៀបសមាសភាពរបស់ Leeds ធៀបជាមួយនឹង Chelsea គឺមិនដូចគ្នាទេបាទសូមក្នុងនោះផងដែរបើសិនជាយើងនិយាយពីការប្រកួតនេះប្រិមិត្តប្រកាសជាមើលឃើញថា ចំណុចខ្វះខាតរបស់ Chelsea គឺមានច្រើនបាទចំណុចខ្វះខាតរបស់ Chelsea គឺមានច្រើនហើយការលេងរបស់ Leeds នេះហាក់បីដូចជាល្អប្រសើរម្សិលមិញនេះខ្ញុំបានលើកឡើងថាបើប្រៀបធៀបអាចនិយាយបានថាមកពីកំហុសបច្ចេកទេសរបស់ Chelsea ច្រើនជាងប៉ុន្តែប្រិយមិត្តយើងលើកឡើងថា Leeds គឺល្អខ្លាំងជាងអូអញ្ចឹងខ្ញុំខ្ញុំជម្រាបជូនប្រិយមិត្តចេះក្រុមល្អឬមិនល្អទី1គឺទម្រង់លេង ទី2គឺកីឡាករនៅលើទីលានសមាសភាពរបស់កីឡាករណា ខ្លះនៅលើទីលានរបស់ Chelsea សមត្ថភាពរបស់កីឡាករណាខ្លះនៅលើទីលានរបស់ Leeds United យើងអាចយកមកថ្លឹងថ្លែងគ្នាបានយើងអាចដឹងបានថា សម្រាប់ Chelsea គឺមានសមាសភាពកីឡាករដែលមានភាពល្អប្រសើរជាង បាទការប្រកួតកាលពីម្សិលមិញនេះយើងអាចនិយាយបានថាសម្រាប់ Chelsea ប្រិមិត្តខ្លះក៏ថាលក់ទៅអីទៅប៉ុន្តែយើងអត់និយាយពីរឿងហ្នឹងទេបាទយើងលើកឡើងអំពីភាពបញ្ហារបស់ Chelsea វិញបញ្ហាបើយើងនិយាយពីបញ្ហាម្សិលមិញនេះយើងអាចមើលឃើញថា កីឡាករមួយចំនួនរបស់ Chelsea គឺមិនត្រូវបានចូលលេងទេបាទដូចជា Ben Chilwell បាទនៅមានកីឡាករបាទល្អល្អជាច្រើនទៀតប៉ុន្តែហាក់បីដូចជាលោក Tuchel នេះគឺមិនដាក់ឲ្យចូលរួមលេងទេកាលពីម្សិលមិញនេះលោក Tuchel គឺហាក់បីដូចជា ចង់បណ្ដោះបណ្ដាឬក៏ធ្វើឲ្យកីឡាករមួយរូបបាទ Gallagher បាទជាកីឡាករវ័យក្មេងបាទឲ្យគាត់ចូលទៅលើទីលានឲ្យបានច្រើនបាទចូលទៅលើទីលានឲ្យច្រើនច្រើន ម្សិលមិញនេះ Gallagher នេះគឺគាត់សើតែដើរតួនាទីជំនួសទៅលើតំណែងរបស់កាន់តេ បាទកាន់តេគឺមានបញ្ហារោងរបួសបាទបញ្ហារោងរបួស ហើយសម្រាប់បច្ចុប្បន្ននេះយើងក៏លេខទៅមើលទម្រង់លេងរបស់ Chelsea វិញបញ្ហាដែលកើតឡើងរបស់ Chelsea បច្ចុប្បន្នប្រិយមកឃើញហើយគឺ Chelsea ផ្លាស់ប្ដូរប្រព័ន្ធលេងបាទ Chelsea ផ្លាស់ប្ដូរប្រព័ន្ធលេងបាទពេលយើងឃើញហើយ សម្រាប់ខ្សែការពាររបស់គាត់ បាទគឺមានការចាក់ចេញបាទដល់អញ្ចឹងទៅ វាមិនមិនមិនមាន ភាពងាយស្រួលប៉ុន្មានទេដែលប្រិយមិត្តបាទបើលើកឡើងថាបញ្ហារបស់ Chelsea អត់ទេឬលក់ឬក៏មានបញ្ហាអីបាទខ្ញុំគិតថាដូចជាមិនមិនមិនមិនមានបញ្ហាបែបហ្នឹងទេបាទមិនមានបញ្ហាបែបហ្នឹងទេ អ្វីដែលខ្ញុំមើលឃើញគឺបញ្ហារបស់ Chelsea ខ្លួនឯងជាពិសេសគឺបញ្ហាតំបន់ការពារបាទបញ្ហាតំបន់ការពារហើយអ្វីទៅបើខ្ញុំលើកឡើងថាបញ្ហារបស់ Chelsea តាក់ទងជាមួយនឹងបញ្ហាតំបន់ការពារ ព្រោះថាដោយសារតែតំបន់ការពារពិសេសរបស់គាត់នឹងគឺត្រូវបានចាក់ចេញរួចបាត់ទៅហើយបាទចាក់ចេញទៅហើយដល់អញ្ចឹងអ្វីដែលគាត់កំពុងតែខ្វះខាតនេះគឺតំបន់ការពាររបស់គាត់ បាទចំណុចនេះគឺជា ចំណុចមួយ ដែលពិបាកមែនតែនបាទសម្រាប់ Chelsea ដែលប្រិយមិត្តយើងខ្លះលើកឡើងថាគាត់លក់លេងនឹងគឺលេងមិនអស់ពីសមត្ថភាព ឬក៏អីតែបាទអត់ទេបាទអត់ទេបញ្ហាធំបំផុតរបស់គាត់ប្រិយមិត្តបានឃើញហើយអាឡាបាចាក់ចេញ បាទអាឡាបាចាក់ចេញហើយក្នុងនោះផងដែរបាទអេបាទអាឡាបាបាទអេថ្ងៃនេះដូចបាទអេអឺរ៉ូឌីជើប្រិយមិត្តហើយបាទទៅខ្ញុំទៅចេញអាឡាបាបាទក្នុងចិត្តនេះគឺនៅតែអាឡាបាបាទរ៉ូឌីជើអឺ បាទអរគុណច្រើនសិនរ៉ាឌីក្នុងចិត្តនឹងគិតថាខ្សែការពារមេធំ កពស់ខ្ពស់នៅខាងក្រោយរបស់ Chelsea រ៉ូឌីជើទៅនៅតែ Alaba Alaba បាទបាទសូមខាត់តែទៅទូតែប្រិមត្តបាទទី1គឺខ្សែការពាររបស់ Chelsea គឺមាន បញ្ហាបាទខ្សែការពាររបស់ Chelsea គាត់មានបញ្ហាបាទអញ្ចឹងមកដល់ពេលនេះគឺមានការខ្វះខាតនៅក្នុងតំណការពារដល់អញ្ចឹងហើយប្រិមត្តឃើញហើយសម្រាប់លោកទូឆែលគឺប្រើប្រព័ន្ធថ្មី បាទប្រើប្រព័ន្ធថ្មីដែលយើងឃើញថានៅជើង ក្រោមនោះបាទបែរទៅជាមាន rest jam ទៅវិញបាទបែរទៅជាមាន rest jam ទៅវិញអញ្ចឹងបើសិនជាយើងមើលពីដើមមក rest jam មិនគាត់មិនដែលនៅក្នុងតំបន់ការពារស្លាប់ខាងស្ដាំទេបាទអញ្ចឹងបាត់ Alaba បាត់ Christensen បាទធ្វើឲ្យបញ្ហាទម្រង់លេងរបស់ Chelsea មានការផ្លាស់ប្ដូរបាទហើយការពីម្សិលមិញនេះយើងឃើញហើយសូម្បីតែប្រកួតពីដើមមកក៏លោក Tuchel នេះគឺសម្រាប់ចិត្តដាក់ លូតូឆិចស្ថិតនៅក្នុងស្លាបខាងស្ដាំបាទជួយស្លាបខាងស្ដាំអញ្ចឹងមកដល់ពេលនេះខ្ញុំមើលឃើញថាកង្វះខាតរបស់ Chelsea នេះគឺតំបន់ការពាររបស់គាត់កំពុងតែមានភាពធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់តំបន់បម្រើរបស់គាត់អ្វីដែល Chelsea ធ្វើបានកាលពីពីកាលពីលើក UEFA Champions League ប្រេមកឃើញហើយតំបន់ការពាររបស់គាត់គឺមានភាពរឹងមាំបាទគាត់ទប់ហើយវាយបកគឺមានប្រសិទ្ធភាពបាទប៉ុន្តែមកដល់ពេលនេះតំបន់ការពាររបស់គាត់គឺមិនមានសូវមានភាពរឹងមាំប្រមាណទេ បាទដោយសារតែតំបន់ការពាររបស់គាត់នឹងគឺត្រូវបានចាក់ចេញបាទអ្វីដែលជាពិសេសនោះគឺ Rodiger អញ្ចឹងចំណុចបញ្ហាចោតធំម្សិលមិញទៀតនោះបាទកាន់តេអត់បានចូលលេងទៅទៀតបាទហើយក្នុងនោះផងដែរតំបន់ប្រយុទ្ធរបស់គាត់ត្បិតតែមាន Raheem Sterling ប៉ុន្តែ Raheem Sterling គាត់លេងនៅតំបន់ស្លាបខាងឆ្វេង គឺមានភាពប្រសើរជាងឲ្យគាត់ទៅប្រយុទ្ធកដាលម្សិលមិញនេះ Harvard ត្បិតតែមានឈ្មោះជាប្រយុទ្ធកដាលប៉ុន្តែ Harvard លេងឆ្វេងផងលេងស្ដាំផង ធ្វើឲ្យប្រព័ន្ធប្រយុទ្ធរបស់ Chelsea មកដល់ពេលនេះគឺមិនទាន់មាន ភាពល្អប្រសើររកកន្លែងប្រយុទ្ធមួយ ដែលល្អគឺនៅមិនទាន់ឃើញបាទរកកន្លែងប្រយុទ្ធល្អមួយអត់ទាន់ឃើញការគ្រប់គ្រងបាល់បាទការលេងបាល់ខ្លីរបស់ Chelsea នៅតែមានភាពល្អប្រសើរប៉ុន្តែដល់បើយើងក៏លេងទៅមើលភាពប្រយុទ្ធរបស់ Chelsea គឺកំពុងតែមានបញ្ហាបាទកំពុងមានបញ្ហា ការការពាររបស់គាត់កំពុងមានបញ្ហាហើយការប្រយុទ្ធរបស់គាត់នឹងគឺកំពុងមានបញ្ហាបន្តទៀត អញ្ចឹងហើយដែលធ្វើឲ្យ Chelsea ហ្នឹងគឺមានបញ្ហាច្រើនមែនទែនការប្រយុទ្ធមិញនេះបើសិនជាយើងកន្លែងទៅខាង Lead គឺគាត់មានភាពល្អប្រសើរបាទការទប់របស់គាត់គឺមានប្រសិទ្ធភាពខ្ពស់បាទក្នុងនោះផងដែរតាក់ទងជាមួយនឹងអឺការប្រយុទ្ធរបស់ Chelsea អញ្ចឹងហើយការប្រយុទ្ធរបស់ Leeds នឹងគឺគាត់បាទនិយាយពីម្សិលមិញនេះគ្រាប់បាល់ទី1គឺជាការធ្វើប្រហែសបាទរបស់បាទ Edouard Mendy បាទគឺការធ្វើប្រហែសរបស់ Edouard Mendy បាទ អឺជាប់ស្នាលបាបាទដោយសារដោយសារតែបាទអឺរ៉ូឌីជើគាត់ត្រូវទៅរៀលម៉ាឌ្រីតនៅក្នុងតំណែងហ្នឹងគាត់សឹងតែនិយាយថាមានការប្រកួតប្រជែងបន្តិចតាក់ទងជាមួយនឹងអាឡាបាដល់អញ្ចឹងទៅវានៅជាប់រ៉ូឌីជើហើយនឹងអាឡាបានឹងនៅរហូតទៅក្នុងមាត់នឹងឯងបាទអញ្ចឹងសូមខានតៃភ័យទោសសម្រាប់ប្រិមិត្តមែនតើបាទបាទអញ្ចឹងអឺសម្រាប់ Chelsea ខ្ញុំគិតថាម្សិលមិញនេះ បាទអីបាទតិចខ្ញុំដឹងហើយខ្ញុំមានថាលីតគាត់អន់ណាណាបាទប្រិយមិត្តថាខ្ញុំថាខ្ញុំកាន់ជើងឆេស៊ីអត់មើលងើយឃើញលីតទេខ្ញុំជម្រាបជូនប្រិយមិត្តតាំងពីខ្ញុំនិយាយមកខ្ញុំមិនដែលកាន់ជើងខាងណាទេប៉ុន្តែដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងសមាជិកកីឡាករគឺមិនស្មើភាពគ្នាទេ Chelsea គឺមានសមាជិកកីឡាករដែលល្អជាងបាទអញ្ចឹង មិនមែនថាលីតខ្លាំងឬក៏លីតអន់ខ្ញុំមិនមែនថាក្រុមណាអន់ទេបាទចាប់ពីនិយាយគូនេះមកតើខ្ញុំបាននិយាយពាក្យថាលីតអន់ហើយឬនៅបាទខ្ញុំបាននិយាយថាលីតអន់នេះក្រុមលីតក៏គេល្អប្រសើរដែរប៉ុន្តែបើប្រៀបធៀបសមាជិកកីឡាករ Chelsea គេល្អជាងបាទអញ្ចឹងបើសិនតែយើងនិយាយអំពីទម្រង់លេងចុងក្រោយមែន Chelsea គឺមានបញ្ហាបន្តិចតំបន់ការពាររបស់គាត់បាទ Chelsea គាត់ធ្លាក់ បើឲ្យ Leeds United បច្ចុប្បន្នទៅប៉ះជាមួយនឹង Chelsea កាលពីរដូវកាលមុនក៏ទៅមិនរួចដែរទៅរួចទេបាទប៉ុន្តែតាំងពីដើមរដូវកាលប្រិមិត្តបានឃើញហើយ Chelsea កំពុងតែស្ថិតនៅក្នុងភាពមួយដែលលំបាកសម្រាប់គាត់អញ្ចឹងហើយបានមកដល់ពេលនេះបាទ Chelsea កំពុងតែព្យាយាមស្វែងរកកីឡាករបន្ថែមទៀតបាទមកដល់ពេលនេះលេខរបស់កីឡាករបាទស្លាកលេខរបស់កីឡាករ Chelsea គឺនៅបន្សល់ទុកច្រើននៅឡើយបាទអញ្ចឹងខ្ញុំជម្រាបជូនថា មិនមែនបាទដោយសារតាលីតនឹងខ្លាំងខ្លាណាស់ពេកទេ បាទខ្ញុំជម្រាបជូនប្រិយមិត្តចឹងបាទកម្រិតរបស់លីតបច្ចុប្បន្នសមាសភាពកីឡាកររបស់គាត់គឺមិនទាន់អាចប្រៀបធៀបជាមួយនឹងក្រុមខ្លាំងទាំង6ទាំង7របស់លីកកម្ពុជារបស់អង់គ្លេសបានទេ បាទអញ្ចឹងការពីប្រកួតយប់មិញនេះយើងអាចនិយាយបានថា Chelsea គឺមានឱនភាពច្រើនកន្លែងបាទឱនភាពច្រើនកន្លែង បាទ Reece James គាត់ត្រូវទម្លាក់ខ្លួនមកលេងក្នុងតំបន់ការពារស្លាប់ស្ដាំហើយកន្លែងដែលគាត់ធ្លាប់លេងគឺសម្រាប់តែ Luto Check បាទ Mason Mount ត្រូវលេងដូរ៉ូគ្នា បាទជាមួយនឹង Kai Havertz ក្រាប់ព្រេបាទ Raheem Sterling គាត់មិនទាន់ស្វែងរកកន្លែងដែលល្អត្រឹមត្រូវរបស់គាត់បាននៅឡើយបាទអញ្ចឹងចំណុចញ៉ោនេះហើយដែលជាមានភាពប្រទាំងប្រទើសម្រាប់ Chelsea គឺមិនទាន់រក ភាពល្អរបស់ខ្លួនបានឃើញទេនៅក្នុងរដូវកាលថ្មីនេះបាទក្នុងនោះផងដែរ សម្រាប់លោកទូសែលគាត់លើកឡើងថាការពី ម្សិលមិញនេះបាទកីឡាករជីយន្តហោះប៉ុន្តែគាត់ជាមួយនឹងក្រុមការងារបច្ចេកទេសបាទជីឡានក្រុងអញ្ចឹងហើយធ្វើឲ្យគាត់ទៅ ជួបជាមួយនឹងបាទកីឡាករទាំងអស់ហ្នឹង គឺមិនមានភាពល្អប្រសើរនេះជាការលើកឡើងរបស់លោកទូសែលកាលពីម្សិលមិញនេះគាត់មិនបានដាក់សម្ពាធធ្ងន់ពេកទេ ទៅលើកីឡាកររបស់គាត់ គាត់គ្រាន់តែលើកឡើងថាកីឡាកររបស់គាត់ហាក់បីដូចជាមិនលេងគ្រប់បាទមិនទាន់គ្រប់អ្វីដែលគាត់ចង់បានបាទអញ្ចឹងសម្រាប់គូមួយនេះខ្ញុំគិតថា Chelsea នឹងមានភាពល្អប្រសើរទៅវិញប្រសិនបើ Chelsea អាចនឹងរកបានតំបន់ការពាររបស់គាត់មួយត្រឡប់មកវិញឬក៏ពីរត្រឡប់មកវិញធ្វើឲ្យ Reece James ស្ថិតនៅក្នុងតំបន់ដែល Loftus-Cheek លេងបច្ចុប្បន្នអញ្ចឹងធ្វើឲ្យគាត់មានភាពល្អប្រសើរវិញខ្លះទី3តកតងជាមួយនឹងបញ្ហាប្រយុទ្ធរបស់គាត់ គាត់មិនទាន់បានចាត់តាំងត្រូវទេ ទីតាំងរបស់ Raheem Sterling បាទក៏ព្រោះតែបើសិនជាយើងនិយាយអំពី Kai Havertz Raheem Sterling បាទក៏ដូចជា Mason Mount ពួកគាត់ភាគច្រើនលេងនៅក្នុងតំបន់ស្លាប់បាទអត់មានប្រយុទ្ធកដាលពីមុនមកប្រិមត្តឃើញហីត្បិតតែ Timo Werner គាត់មិនបានជួយបាទគាត់ជួយច្រើនប៉ុន្តែទាស់តែមួយការបញ្ចប់ទីរបស់គាត់អត់បានសម្រេចប៉ុន្តែគាត់គឺជាប្រយុទ្ធកដាលមួយ ដើម្បីជួយ បាទទៅកាន់ក្រុមច្រើនគួរសមដែរបាល់ខ្លះ ទោះបីជាគាត់មិនបានសុទ្ធបញ្ចូលទីក៏គាត់គឺជាអ្នកនាំបាទឲ្យបង្កើតឲ្យមានឱកាសផងដែរបាទអញ្ចឹងពេលខ្លះប្រិមិត្តឃើញហើយថាមិនមែន Team Werner នេះគាត់លេងមិនកើតត្រូវតដកគាត់ចោលទេគាត់លេងមិនកើតតែលបឿនគាត់ល្អបាទមិនតែគាត់មិនមែនលេងមិនកើតទេគឺការបញ្ចប់ទីគាត់អត់កើតទេយើងនិយាយស្រួលស្ដាប់ចេះប៉ុន្តែឥឡូវប្រិមិត្តឃើញទៅដល់ RB Leipzig រកគ្រាប់បានវិញដដែលទម្រង់លេងនៅក្នុងប្រទេសមួយមួយគឺអត់ដូចគ្នាទេ បាទអត់ដូចគ្នាទេ អញ្ចឹងបើសិនជាយើងនិយាយអំពីការពីម្សិលមិញនេះខ្ញុំត្រូវលើកឡើងជូនប្រិមិត្តខ្ញុំមិនបានកាន់ជើងខាងណាទេហើយខ្ញុំក៏នៅនិយាយដដែលថា កម្រិត សមាជិកកីឡាកររបស់លីកមិនអាចយកឈ្នះទៅលើ Chelsea បានទេ បាទពិន្ទុ3ទល់នឹង0នេះខ្ញុំអាចនិយាយបានថា Chelsea គឺមានបញ្ហាច្រើននៅក្នុងក្រុមដែលមិនទាន់អាចស្ដារឡើងវិញបាន បាទបើ Chelsea វិលមករកភាពត្រឡប់មករកភាពល្អវិញខ្ញុំជឿជាក់ថា Leeds ទៅអត់រួចជាមួយនឹង Chelsea ទេ បាទហើយការប្រកួតរងចាំមើលតទៀតដែលប្រិមិត្តដែលនិយាយថាចោតខ្ញុំថាខ្ញុំនឹងមើលងាយលីតថាលីតអនអត់ទេប្រិមិត្តរងចាំមើលនៅពេលដែល Chelsea ប្រភពភាពល្អហើយហើយទៅជួបគ្នាម្ដងទៀតនៅក្នុងទឹកដីរបស់ Chelsea ប្រិមិត្តប្រកាសជាដឹងហើយថាតើវាមានភាព ខុសគ្នាបានតារបៀបណា បាទអញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នឹងទៅចោះបាទ